តាំងពីតូចដល់ធំមិនដែលស្គាល់ពាក្យថាសុខរស់នៅសែនពិបាកមិនដែលស្គាល់ពាក្យថាស្រណុកខំប្រឹងណាស់រាល់ថ្ងៃឈឺចង្អល់ក៏មិនឈប់តាំងពីព្រឹកដល់ថ្ងៃហើយថែមមកតដល់យប់ខ្ញុំស្អប់ណាស់ពាក្យក្រខំត្រដល់ចង់មានបានតែកាលនោះខ្ញុំរស់ថ្ងៃប្រាក់ចំណូលមិនបានប៉ុន្មានព្រោះតែខ្ញុំគ្មានចំណេះកាលនៅទឹកខ្ញុំមិនបានយកសាលារៀននឹងគេព្រោះគ្រូសាខ្ញុំក្ររហាម ពេលដែលទៅណាមកណាគឺមានតែពាក្យគឺមើងងាយសំបីមនុស្សដែលខ្ញុំស្រឡាញ់ក៏គេសំបីឲ្យពេកជាគេថាខ្ញុំគ្មានដុល្លារនៅក៏មិនចុះសំរងនឹងគ្នាជ្រុលបាច់ឲ្យហើយទៅកុំឲ្យថ្ងៃក្រោយវេទនាពាក្យនេះហើយដែរធ្វើឲ្យរូបខ្ញុំឈឺចុកចាប់រាល់ពេលដែលញញនិយាយគឺប្រៀបដូចជាចប់កាប់សំពងក្បាលខ្ញុំភូភូឲ្យខ្ញុំចាំគ្រប់ម៉ាត់ខ្ញុំចាស់កុំភ្លៀងខ្លួន អ្វីដែលខ្ញុំពូកាច់ជាងគេនោះគឺខាងលះពុតទោះលំបាកយ៉ាងណាក៏ប្រឹងខាំមកសង្កត់ចិត្តថាត្រូវតែតស៊ូធួនដូចចិត្តនេះកាន់មកកំសត់វាថាមិនអីទេជាពេលខ្ញុំចូលចិត្តប្រើបំផុតកុំឃើញនៅពេលខ្ញុំសាច់គិតថារូបខ្ញុំនេះរីករាយកុំឃើញពេលដែលខ្ញុំសាច់គិតថារូបខ្ញុំមិនទន់ជ្រាបនៅពេលក្រោយខ្នងខ្ញុំមានរឿងរក់ព័ន្ធសំពីតែធ្វើដូចធម្មតាប្រមិនចង់ឲ្យគេមើលវាចង់មានមនុស្ស មកស្ដាប់រឿងក្នុងចិត្តចង់និយាយឲ្យអស់ដើម្បីបានធូរនៅក្នុងចិត្តព្រោះពេលនេះខ្ញុំដកដង្ហើមដូចជាថប់ថប់យ៉ាងម៉េចមិនដឹងត្រង់បានប៉ុណ្ណាទេបើឈប់ដល់ប្រហែលធូរចិត្តចង់សួរទេវតាទៅពេលណាខ្ញុំរួចទុកបើគ្មានចំឡើយខ្ញុំក៏លែងចង់ទៅមុខតើរស់នៅធ្វើអីបើរឿងពិបាកកើតឡើងមិនឈប់ជីវិតខ្ញុំកើតមកនេះគឺដើម